កីឡាដ្ឋានខេត្តកំពង់ស្ពឺនឹងបញ្ចប់ការសាងសង់នៅពាក់កណ្ដាលឆ្នាំ2022កីឡាដ្ឋានស្តង់ដារអន្តរជាតិខេត្តកំពង់ស្ពឺនឹងបញ្ចប់ការសាងសង់ទាំងមូលនាពាក់កណ្ដាលឆ្នាំ2022ស្របពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ2023 លោកវាសំណាងអភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី8ខែធ្នូកន្លងមក បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការកសាងមជ្ឈមណ្ឌលកីឡាខេត្តកំពង់ស្ពឺស្ថិតក្នុងភូមិតាម៉ោតសង្កាត់ច្បារមនក្រុងច្បារមនពហុកីឡាដ្ឋានខេត្តកំពង់ស្ពឺគឺសាងសង់តាម លក្ខណៈបច្ចេកទេសស្តង់ដារអន្តរជាតិនិងជាគំនិតផ្ដួចផ្ដើមរបស់លោកហ៊ុនម៉ាណីអ្នកតំណាងរាជមណ្ឌលកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និងបានការគ្រប់គ្រងយ៉ាងពេញទំហឹងពីគម្រោង Naga World បេះដូងសប្បុរសរួមទាំងពីសំណាក់សប្បុរសជននានាដទៃទៀតកីឡាដ្ឋានស្តង់ដារអន្តរជាតិនេះកំពុងសាងសង់ក្រមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណ2លានដុល្លារសហរដ្ឋអាមេរិកមូលនិធិ Naga World ដែលក្រុងនឹងបញ្ចប់ការសាងសង់ទាំងមូលឲ្យទាន់ពេលវេលា ដែលកម្ពុជានឹងធ្វើ ជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ2023ក្រុងកម្ពុជាត្រៀមស្វាគមន៍វត្តមាន អាគារខ្ពស់កប់ពពកជាលើក ដំបូងក្រុងកម្ពុជាត្រៀមស្វាគមន៍វត្តមាន អាគារកប់ពពកជាលើកដំបូងគណៈអាគារពាណិជ្ជកម្មកប់ពពកនៅក្នុងទីក្រុងនេះ សាងសង់ដល់ជាន់ទី4ហើយបន្ទាប់ពីចំណាយពេលយ៉ាងយូរលើការសាងសង់គ្រឹះនិងជាន់ក្រមដីមជ្ឈមណ្ឌលពាណិជ្ជកម្មថៃប៊ុនរងបាននឹងកំពុងបន្តសាងសង់ដែលគម្រោងនេះរួមបញ្ចូលនៅផ្សារទំនើប ការិយាល័យសម្រាប់ជួលសន្តាគារអាផាតមិននិងខុនដូជាដើមលោកសាស្ត្រាចារ្យទស្សភឿនដែលជាអ្នករចនាគម្រោងនេះនិងជាថ្នាក់ដឹកនាំផ្នែកស្ថាបត្យកម្មជាន់ខ្ពស់មួយរូប នៃក្រុមហ៊ុនថៃប៊ុនរុងបានមានប្រសាសន៍ឲ្យដឹងការពីពេលថ្មីថ្មីនេះថាការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មនេះនឹងមានល្បឿនលឿនដោយសារការសាងសង់គ្រឹះនឹងជាន់ក្រមដីត្រូវបានបញ្ចប់លោកបន្តថាការសាងសង់ជាន់ក្រមដីនឹងគ្រឹះត្រូវចំណាយពេលយូរណាស់ប៉ុន្តែនៅពេលយើងសាងសង់រួច ការសាងសង់ជាន់ឡើងទៅខាងលើ ចំណាយពេលលឿនលឿនលោកបន្តថាវត្តមានអាគីកពពកនេះ នឹងផ្លាស់ប្ដូរមុខមាត់ក្រុងកម្ពុជានាពេលអនាគតគណៈទីក្រុងនេះបាននឹងកំពុងចាប់ផ្ដើមតាក់ទាញការវិនិយោគកាន់តែច្រើនពីអ្នកវិនិយោគិនចិននិងអ្នកវិនិយោគិនក្នុងស្រុក ក្រៅពីវត្តមានអាគារកប់ពពកនៃមជ្ឈមណ្ឌលពាណិជ្ជកម្មថៃប៊ុនរងកម្ពុជា45ជាន់នេះក្រុងកម្ពុជាក៏នឹងបង្ហាញនៅវត្តមានអាគារកម្ពុជាចាប់ពី10ជាន់រហូតដល់ជាង20ជាន់ជាច្រើនទៀតនាពេលខាងមុខនេះ។